ដើមឈើព្រៃជាបឋមសូមនមស្ការគុណកាលទាំង3ដោយសេចក្តីគោរពជ្រះថ្លាក្នុងពេលឥឡូវនេះនិងពេលខាងមុខនៅសូមគោរពព្រះអង្គពីចម្ងាយដោយសេចក្តីគោរពជ្រះថ្លាព្រះអង្គខកខានការឆ្លើយសំណួរហើយមិនបានប្រាប់មុនទេធ្វើឲ្យកូណាចាំឡើងខកអូចឹងផងថ្ងៃនេះកូណាមានសំណួរសូមប្រគេនព្រះអង្គ4សំណួរដូចខាងក្រោមប៉ុន្មានថ្ងៃនេះមានសិស្សសាលាជាច្រើនអ្នកបានស្លាប់ ដោយសារការលិចទូក នៅពេលដែលពួកគេទៅរៀនហើយឥឡូវបានរកឃើញសាកសពបណ្ដើបណ្ដើហើយតែអ្នកផ្ទះមានម្ដាយជាដើមយំស្រណោះនៅពេលដែលបាត់បង់កូនកូនកូនណាក៏អាណិតណាស់ដែរព្រោះលងទឹកលំបាកណាស់ទម្រាំតែស្លាប់កូនណាសូមឲ្យព្រះអង្គចូលរួមកែលម្អពីចំណុចក្នុងរឿងនេះហ្នឹងហើយថ្មមិនតន់ដឹងព័ត៌មានច្បាស់ទេមិនបាន check Facebook អីផងនេះមកតាមផ្លូវហ្នឹងក៏គាត់ណា check សម្រាប់តែផោអីបន្តិចចឹងទៅក៏បិទពោលមានលំអិតមកអត់តន់ដឹងទេបងមួយនៅពេលដែលអូនអូនស្លាប់ហើយ មាន បងប្អូនជាច្រើន បានបួងសួងសូមឲ្យពួកគេទៅកាន់សុគតិភពហើយមានម្ចាស់ភេកមួយឈ្មោះនឹមឈុននីកូនណាអធិស្ឋានសូមលើកឈ្មោះគាត់ ព្រោះគាត់ ជាអ្នកនិយាយអំពីព្រះធម៌ដែរបានសរសេរថាដោយអំណាចនៃបុណ្យកុសលដែលពូបានធ្វើហើយ សូមឲ្យជាចំណែកនៃបុណ្យដែលអាចជួយឲ្យវិញ្ញាណខណ្ឌរបស់ក្មួយបានទៅកាន់សុគតិភព ដែលវាខុសពីអ្វីដែលព្រះអង្គសម្ដែងសត្វលោកប្រព្រឹត្តទៅតាមកម្មដូច្នេះតើនរណានឹងបែងចែកកុសលរបស់ខ្លួនឲ្យជួយបានឥឡូវគេបួងសួងច្រើនណាស់សុទ្ធតែជាមិច្ឆាទិដ្ឋិដូច្នេះសូមព្រះអង្គគ្រូជួយបំភ្លឺឲ្យបានច្បាស់ដោយសេចក្តីអនុគ្រោះផង អឺទោះបីជាអាត្មាមិនបានឆ្លើយដោយត្រង់ចំពោះ បញ្ហានេះអាត្មាគិតថារាល់មេរៀនដែលអាត្មាបង្រៀនសត្វតែជាការបើកបង្ហាញរឿងនឹងឯងគ្រាន់តែអាត្មាមិនមិនយកចំចំណុចមួយនឹងយកមកនិយាយហើយចំពោះអ្នកដែលយល់សច្ចធម៌អាត្មាជឿជាក់ថាយល់ច្បាស់ក៏អត់និយាយទេពាក្យបួងសួងឲ្យវិញ្ញាណខណ្ឌក៏អត់និយាយទេពីព្រោះអាត្មាគិតថាវាមិនចាំបាច់តល់តែព្រឹត្តិការណ៍មួយកើតឡើងទើបយើងយកមួយចំណុចហ្នឹងយកមកនិយាយនោះទេ បើកាលណាចំណេះសកលមួយកើតឡើងយើងនឹងអាចវិនិច្ឆ័យទៅលើរឿងគ្រប់រឿងគ្រប់យ៉ាងអញ្ចឹងបានដូចសូក្រាតឯម្ដងនេះគាត់ថាមនុស្សថ្នាក់ទាបនិយាយពីមនុស្សមនុស្សថ្នាក់កណ្ដាលនិយាយពីព្រឹត្តិការណ៍មនុស្សថ្នាក់ខ្ពស់និយាយពីគំនិតហ្នឹងអញ្ចឹងបានមេរៀនរបស់ព្រះបរមគ្រូគឺព្រះអង្គនិយាយតែពីភាពខុសនឹងត្រូវសច្ចធម៌ស្អីគួរដឹងស្អីមិនគួរដឹង នៅពេលដែលបញ្ញាចូលទៅដឹងនៅសភាវៈតាមសេចក្តីពិតហើយទោះបីព្រឹត្តិការណ៍វាចេញ100ដង1000ដងក៏វាអត់មានខុសអីពីហេតុនិងផលនឹងដែរវានៅតែក្នុងអឺហេតុផលនឹងដដែលអញ្ចឹងណាប៉ុន្តែអាត្មាដឹងបំណងល្អរបស់អ្នកសួរដោយសារឃើញអ្នកយល់ខុសនឹងច្រើនពេកស្របពេលនឹងមានព្រឹត្តិការណ៍អញ្ចឹងចង់ឲ្យអាត្មាពយល់ថែមទៀតអាត្មាគិតថាបើនិយាយពីនិយាយរឿងហ្នឹងអាត្មានិយាយរាប់ពាន់ម៉ោងហើយ គ្រាន់ថាវាមិនវាមិន update វាមិនមិនបាន upgrade ទៅ the point ទៅនឹងរឿងហ្នឹងក៏ប៉ុន្តែវាមានអីខុសគ្នាមិឆាទិដ្ឋិគឺមិឆាទិដ្ឋិទោះមានអារម្មណ៍អីក៏ជាមិឆាទិដ្ឋិដែរហ្នឹងហើយហើយអឺផ្លូវដ៏ត្រឹមត្រូវនោះมันអាចបញ្យល់ឲ្យគ្រប់រឿងព្រោះរឿងវានឹងកើតឡើងថ្មីថ្មីរហូតរឿងវានឹងកើតឡើងថ្មីថ្មីរហូតហ្នឹងហើយក៏ប៉ុន្តែនៅពេលដែលមនុស្សយល់ពីសភាវៈធម៌ច្បាស់ទោះរឿងថ្មីមកលៀនទៀត ក៏វាអត់កែប្រែទិដ្ឋិឲ្យទៅផ្សេងបានដែរកុសលនៅតែជាកុសលអកុសលនៅតែជាអកុសលដដែលសេរីវឌ្ឍនាកណាថ្វាយបង្គំគុណម្ចាស់ពីចម្ងាយកណាចង់សួរថាម្ដាយក្មេកកណាគាត់ជាមនុស្សចង់តែបានពីកូនអត់ឈប់ហើយបើពេលយើងមិនបានឲ្យអ្វីដែលគាត់ចង់បានទេគាត់ខលទៅប្រាប់បងប្អូនគាត់ថាខ្ញុំកណានឹងស្វាមី មិនគិតគូរហើយថាពួកកណារមិលគុណតែពួកកណាតែងតែផ្ដល់នៅអ្វីគ្រប់ឲ្យតាមតម្រូវការមិនដែល តែក៏មិនដែលខាន តែក៏មិនច្រើនទេតាមលទ្ធភាពមិនដែលដាច់តែកណាគួរទៅគោរពគាត់តទៅទៀតឬយ៉ាងណាអឺយើងត្រូវដឹងថាសេចក្តីល្អរបស់យើងនោះ មិនខូចព្រោះអ្នកដតីមិនឲ្យតម្លៃឡើយសេចក្តីល្អរបស់យើង មិនអាចអាប់ពណ៌ព្រោះអ្នកដតីនិយាយបងអាប់ឡើយសេចក្តីល្អរបស់យើងមិនអាចខូចព្រោះអ្នកដតីនិយាយមូលបង្កាច់ឡើយប៉ុន្តែបញ្ញារបស់យើងអាចចូលទៅដល់ចំណុចនឹងបាននៅពេលដែលយើងយល់បរមត្ថធម៌សរុបមកនៅតែចង់ឲ្យរៀន ហ្នឹងហើយហើយសេចក្តីអាក្រក់របស់យើងក៏វាមិនអាចคล้ายជាល្អព្រោះគេសរសើរដែរអញ្ចឹងអាក្រក់គឺអាក្រក់ល្អគឺល្អកុសលគឺកុសលអកុសលគឺអកុសលហើយហ្នឹងហើយយើងធ្វើអាក្រក់អ្នកដតីសរសើរថាល្អវាអត់វាคล้ายជាល្អដែរដូចលមួកយើងយើងយើងយើងចង់សរសើរថាលមួកក៏អូបវាមិនក៏អូបទេដល់ផ្កាម្លេះយើងចង់បង្អាប់ថាម្លេះស្អុយវាអត់ស្អុយទេ ធាតវាយ៉ាងម៉េចវានៅតែអញ្ចឹងកុំភ័យខ្លាចតែយើងប្រែ ទៅតាមគេថាណាប្រែទៅតាមគេថានឹងវាជាចំណុចអន់បំផុតរបស់របស់យើងម្នាក់ម្នាក់ហ្នឹងឧទាហរណ៍ផ្កាម្លិះកំពុងក្អូបក្អូបខ្ញុំគេថាអូស្អុយស្រាប់តែសពូនអស់លេងស្រាប់តែស្អុយងោអាហ្នឹងហើយវាជាបញ្ហារបស់ផ្កាម្លិះមិនមែនបញ្ហារបស់អ្នកថាទេដូចយើងអញ្ចឹងចង់គាត់ថាឲ្យថារឿងរបស់គាត់ យើងនៅធ្វើបានប៉ុណ្ណារឿងយើងប៉ុណ្ណឹងអត់ទៀមទានឹងការសរសើរពីគាត់ទៅទៀតមានពេលធ្វើធ្វើវាមិនមែនទោះគាត់សរសើរយើងបានយើងគោរពគាត់មិនចឹងបាច់សើក៏បានមានពេលមានពេលវេលាគោរពគាត់គោរពក្នុងទូនាទីជាកូនប្រសាគាត់ចឹងទៅណាហ្នឹងហើយគោរពឲ្យគាត់ដើរចេញរឿងរបស់គាត់ទៅទៀតព្រោះយើងបានធ្វើឲ្យធ្វើឲ្យដោយចិត្តជ្រះថ្លាឃើញគាត់ងัวដើរចេញគឺជាទុកទោសរបស់គាត់ ឃើញថាគាត់កំពុងកើតទុកថាស្រួលណានៅពេលណាដែលយើងយល់ពីអាសេចក្តីល្អនឹងហ្នឹងហើយអឺយើងនឹងខ្លាចអ្នកដតីមិនឃើញសេចក្តីល្អរបស់យើងអត់ខ្លាចអាហ្នឹងអត់អត់ខ្លាចដូចថ្មនិយាយពធរថ្ងៃថ្មបយលរថ្ងៃថ្មគ្មានទៅឈប់ធ្វើព្រោះតែគេជេរថ្មអត់តាមមិញចូលមកមិញថាថ្មខ្លាំងខ្លាំងដែរសួរតែថ្មឈប់ធ្វើថ្មមិនឈប់ទេ នៅតែធ្វើអញ្ចឹងហើយក៏មិនមែនធ្វើព្រោះប្រឈឺគេថាមកពីគេថាបានអញធ្វើទៅក៏អត់គេចង់ថាថាទៅគេមិនថាឲ្យទៅតែអាត្មាដល់មកអាត្មាធ្វើតែអញ្ចឹងធម្មតាអញ្ចឹងហ្នឹងហើយចង់គម្រាមថាម៉េចថាបើបើអញ្ចឹងអញឈប់ស្ដាប់អាហ្នឹងក៏គ្មានមកខត់អាត្មាកើតឈប់ស្ដាប់មិនមែនទុខាទេអាត្មាហ្នឹងហើយឥឡូវបើស្ដាប់យល់មានទៅបានអីអាត្មា រឿងតែខ្លួនឯងហ្នឹងឃើញទេនៅពេលដែលយើងកំណត់រឿងដែលយើងធ្វើច្បាស់វាមិននៅលើមាត់គេអត់បញ្ហាទេអាមាក៏ធ្លាប់មានអ្នកមានគុណអាមាប៉ុន្មានឪពុកម្ដាយអាមាទេអាមាហៅថាអ្នកមានគុណអាមាអញ្ចឹងចុះប៉ុន្តែខុសពីម្ដាយឪពុកអាមាធ្លាប់កតើតកតក់ដាក់អាមាអាមានៅតែគោរពនៅតែថ្វាយអង្គមនៅអានោះរឿងរឿងគាត់ខឹងរឿងរបស់គាត់អាមាអត់ខ្វល់ តែអាត្មានឹកឃើញគុណដែលគាត់ធ្វើចំពោះអាត្មាពីមុនអាត្មានៅតែគោរពគាត់ តែមិនមែនទៅមកគំត្រួអារឿងភាពកតុកតក់របស់គាត់ហ្នឹងទេអាត្មានឹកឃើញតែគុណពីមុនហ្នឹងមិនមែនងប់ទេតែគុណគឺគុណអាត្មាគោរពតែគុណទេកន្លែងគាត់កតុកតក់អានឹងរឿងរបស់គាត់មិនមែនអកុសលរបស់អាត្មាផងបិណ្ឌសួរថាគេកតុកតក់អញ្ចឹងអាត្មាឈប់គោរពតើអត់ទេអាត្មាគោរពអាត្មានឹកតែពីមុនដែរហ្នឹងហើយ ព្រោះពីមុនបើអត់គាត់ក៏អាត្មាពិបាកអាត្មាយល់អញ្ចឹងហើយគោរពហ្នឹងក៏គោរពទៅលើអ្វីដែលគួរគោរពគួរគោរពមែនការដែលគាត់ជួយយើងហ្នឹងគឺនៅតែតែជារឿងគួរគោរពមែនអញ្ចឹងមកអត់ចាប់យល់ថាអូគាត់មិនយកចិត្តទុកដាក់មួយយើងផងគោរពហើយគាត់មិននិយាយរយើងផងថ្មអត់យល់អាហ្នឹងថ្មអត់យល់អាហ្នឹងថ្ម នៅតែសប្បាយចិត្តថាអ្វីដែលអាត្មាបានធ្វើអាត្មាធ្លាប់ទទួលគុណពីគាត់អាត្មាគោរពគាត់អាត្មាជូននេះជូននោះគាត់អានឹងជាកតញ្ញូរបស់អាត្មាគាត់យកទៅបោះចោលរឿងរបស់គាត់ឧទាហរណ៍ទោះបីគាត់យកឲ្យគាត់ខ្ពើមឲ្យគាត់ទៅបោះចោលអាត្មាអត់ខ្វល់បោះបោះទៅ មានខាតអីអាត្មាអាត្មាចម្រើនកុសលអាត្មារួចហើយអញ្ចឹងអាត្មាគិតអញ្ចឹងបានអាត្មាធ្វើកើតអាត្មាអត់ខ្វល់ទេអត់ខ្វល់ថាជូនទៅអឺ ខ្លួនឯងនឹងល្អណាស់ខ្លួនឯងនឹងចេះស្មានអត់ខ្វល់ទេសំខាន់ស្មានបានធ្វើហ្នឹងហើយមិនអនុញ្ញាតឲ្យរឿងពេញចិត្តឬមិនពេញចិត្តរបស់អ្នកទេមករាំងស្ទះរឿងអំពើល្អរបស់យើងទេធ្វើបានប៉ុណ្ណាប៉ុណ្ណឹងទៅណាមកក្តៅពេកទៅយើងសម្រាកបន្តិចសិនទៅតែមិនចងគំនុំទុកក្នុងចិត្តអត់សុភាស៊ីអឺសុភាអេស៊ី ខ្ញុំករណាសូមថ្វាយបង្គំសូមគោរពដល់គុណប្រតនត្រ័យនិងម្ចាស់គ្រូជាទីគោរពជាអ្នកថ្លាខ្ញុំករណាមានសំណួរ1ព្រះសារីបុត្រនិងមោគលានដើររកគ្រូដែលល្អដើម្បីរៀនហើយបានជួបនឹងសាវករបស់អឺពុទ្ធក៏ទៅរៀនជាមួយព្រះពុទ្ធប៉ុន្តែហេតុអ្វី នៅពេលដែលទេវតតបែងចែកសាវកព្រះសារីបុត្រនិងមោគលានជ្រើសផ្លូវ ទេវតតទៅវិញជ្រើសជ្រើសផ្លូវពុទ្ធទេវតតទៅវិញអឺដូចអត់យល់ឡើយនេះអឺប៉ុន្តែហេតុអ្វីនៅពេលដែលទេវតតបែងចែកសាវកព្រះសារីបុត្រនិងមកកលៀនជ្រើសជ្រើសផ្លូវពុទ្ធទេវតតទៅវិញសរសេរមកទៀតបងខ្មែរអានមិនយល់ទេឡើយនេះ សូមអ្នកគ្រូជួយបញ្យលសូមអរគុណអឺពេលដែលបើអាត្មាដឹងរឿងនិទានប្រវត្តិហ្នឹងពេលទេវតតបែងចែកសាវកយកពួកអឺភិក្ខុអ្នកបួសថ្មីថ្មីទៅហ្នឹងវាអត់មានពាក់ព័ន្ធសរិបុត្រមកលានផងប៉ុន្តែសរិបុត្រមកលានព្រះអង្គប្រើទៅជួយ នៅវិខថ្មីថ្មីដែលគ្នាមិនដឹងដើរតាមទេវទត្តទៅជាផ្លូវខុសឲ្យ ទៅពយលឲ្យដើរផ្លូវត្រូវវិញអញ្ចឹងរឿងរឿងគួរធ្វើតែមិនមែនរឿងមិនគួរធ្វើណាប៉ុន្តែមិនដឹងថាអ្នកសួរចង់សួរថាម៉េចបើអាចបញ្ជាក់មកម្ដងទៀតបងទី2ខ្ញុំករណីសប្បាយចិត្តណាស់ដែលឃើញចាស់គ្រូមានសុខភាពមមួន ខ្ញុំកណៃជ្រះថ្លានឹងការស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធដែលម្ចាស់គ្រូផ្សាយសំបីស្វាមីនិងកូនកូនក៏ស្គាល់ឈ្មោះម្ចាស់គ្រូដែរហើយយល់លែងជឿលើមិច្ឆាទិដ្ឋិលែងសុំទោះគេឌឺដងយ៉ាងណាក៏ខ្ញុំកាលណាមិនខឹងមិនតបដោយចេញហើយអាណិតមិនដឹងថាថ្ងៃណាគាត់មាននិស័យជាមួយព្រះធម៌ខ្ញុំកាលណាសូមអរគុណព្រះសាធុនឹងនៅពេលដែលយើងកាន់តែយល់ទៅរឿងឌឺដង អ្នកឌឺដងហ្នឹងនឹងអ្នកកើតអកុសលវាមិនមែនកើតអកុសលទេបាទយើងមានលំនឹងដូចគ្នានឹងយើងចាក់គ្រឹះអាគាររបស់យើងកាន់តែរឹងមាំអញ្ចឹងខ្ជុះខ្យល់អីល្មមមកវាអត់ធ្វើឲ្យប៉ើងទេហើយរឿងដែលធ្វើបន្ថែមមានតែឆ្នៃយ៉ាងម៉េចដើម្បីឲ្យទប់ទល់បាននឹងខ្ជុះទាំងអស់ហ្នឹងដូចនៅជប៉ុននៅអីគឺគេធ្វើផ្ទះយូរទៅគេធ្វើបច្ចេកទេសយ៉ាងម៉េចធ្វើរសួរ យ៉ាងម៉េចដល់វាមានលំញ័រពេលញ័រផែនដីទៅវាអត់បាក់អីចឹងគឺដាក់ទសរធំធំពីក្រោមអីចឹងទៅគេអត់ទៅទប់ផែនដីទេតែគេអាចធ្វើយ៉ាងណា ដើម្បីពេលដែលផែនដីញ័រហ្នឹងវាអាចមិនប្រេះមិន ស្រាំអាគីអីចឹងណាវិធីមនុស្សឆ្លាតគេធ្វើអញ្ចឹងផនវលៈបងគ្រូកណ្ណែមានសំណួរមួយទៀតតើសិល5សម្រាប់ឲ្យបុគ្គលគ្រប់រូបដែលកាន់សាសនាពុទ្ធប្រតិបត្តិតាមមែនទេទៀត ហើយបើមិន ជាការកាន់សិលនោះប្រតិបត្តិបានតែ4ខ្វះ1តើជារឿងដែលមិនគួរក៏បីឬយ៉ាងណាបងគ្រូខ្ញុំកណាមានសំណួរមួយទៀតតើសិល5សម្រាប់ឲ្យបុគ្គលគ្រប់រូបដែលកាន់សាសនាព្រះពុទ្ធប្រអត់ដែរអឺសិល5ហៅថាបញ្ញសិលនឹងមានឈ្មោះថាជា និច្ចសិលមិនមែនជាកម្មសិទ្ធិដាច់មុខរបស់ពុទ្ធសាសនាទេអញ្ចឹងអត់ទេ ហ្នឹងហើយស្អីដែលជាកម្មសិទ្ធិដាច់មុខថាចឹងចាស់ដែលដែលវាមិនទូទៅ មិនមាននៅក្នុងសាសនាដទៃហ្នឹងគឺអរិយសច្ចធម៌ហ្នឹងត្រឹមតែនិច្ចសិលអីហ្នឹងការអប់រំទូទៅក៏មាន នៅក្នុងក្រមដតីលទ្ធិដតីប៉ុន្តែគ្រាន់ថា ដូចខ្មែរនិយាយពីរឿងការបរិញ្ញាបត្រពីច្បាប់ស្រុកទេនឹងធោប្រពន្ធហ្នឹងគ្រាន់ថា ទោះបីព្រះអង្គសំដែងទៅកន្លែងណាក៏ដោយក៏មិនជាប់ដោយទិដ្ឋិដែរអឺអត់មានពុទ្ធសាសនាក៏គេរក្សាដែរហ្នឹងជាសិលរបស់មនុស្សដូចជាមិនសម្លាប់ជារឿងយើងត្រូវការមិនលួចហ្នឹងក៏ច្បាប់ការពារអាហ្នឹងមិន ប្រព្រឹត្តខុសក្នុងកាមហ្នឹងក៏ច្បាប់គេការពារតែហ្នឹងការកុហកបោកប្រាស់អីអីហ្នឹងក៏ច្បាប់គេការពារហ្នឹងដែរអត់ពធពពុទ្ធក៏គេ រៀបច្បាប់ដើម្បីការពាររឿងហ្នឹងណាគ្រឿងសង្វឹងហ្នឹងក៏គេរៀបដើម្បីការពារតាមការដែលអាចធ្វើបានដែរតែថាវាមិនដាច់សុទ្ធអីចឹងហ្នឹងហើយជានិច្ចសិលហើយសួរថាបើកាន់បានតែប៉ុណ្ណេះប៉ុណ្ណោះអឺស្រេចយើងថាហ្នឹងជាជាជំរើសរបស់យើងតែពេលខាងថាបើយើងហៅថាបញ្ចសិលតែម្ដងវាវាខុសពាក្យហៅថាចតុសិលវិញហើយចឹងចតរាសិលហ្នឹង មិនមកប្លេរបស់វាគឺគឺ5នឹងឯងឧទាហរណ៍ដូចស្មានលើកថាមនុស្សប្រុសនៅ តាមជនបទមានតែរបស់ប្រហែលវាគ្រប់មកប្លេឧទាហរណ៍ថាដើរទៅចឹងមានខោខ្លីមួយទៅអាវយឺតមួយទៅនាឡិកាមួយទៅមួកកតាប់មួយទៅគេថាមួកសំបុកអីមួយទៅកសែងមួយទៅបងកទៅមាន5អញ្ចឹងណាវាគ្រប់ប្រដាប់តែមួយមួយវាមានប្រយោជន៍ ខោខ្លីវាការពារគេខ្មាស់ទៅអាវយឺតហ្នឹងវាបាំងកម្ដៅខ្លះការពាររាងកាយទៅអឺនាឡិកាហ្នឹងសម្រាប់មើលម៉ោងទៅមួកហ្នឹងវាការពារក្បាលកុំឲ្យក្ដៅទៅវាមានទូនាទីរបស់វាអញ្ចឹងហើយកសែងហ្នឹងគេលោយើងត្រូវវិចត្រូវខ្ចប់ឬក៏ត្រូវផ្លាស់ងូតទឹកអីហ្នឹងវាមានតម្លៃរបស់វាអញ្ចឹងប៉ុន្តែបើសួរមកវិញចុះបើយើងដើរទៅអត់កសែងបានអត់តើមានថៃចុះបើទៅអត់មាន មួកបានអត់តែមានអីចុះបើខ្ញុំដើរស្លៀកតែខោខ្លីអត់ពាក់អាវបានអត់តែមានអីចុះបើស្លៀកតែខោខ្លីអត់ទាំងអាវអត់ទាំងមួកអត់ទាំងកសែងអត់ពាក់នាឡិកាទៀតគឺមានអីចុះបើខ្ញុំដើរស្រាតបានអត់តែមានអីគ្រាន់តែចេញអាទឹកនឹកខ្មាស់គេប៉ុណ្ណឹងវាជាសិទ្ធិរបស់យើងដែរណាប៉ិនបើគ្រប់មកប្រដាប់វាទល់ដល់គ្រប់5ហ្នឹងអញ្ចឹងណាឧទាហរណ៍ ប៉ុន្តែរសារបានប៉ុណ្ណារឿងរបស់យើងប៉ុណ្ណោះមិនដឹងនិយាយរឿងអីទេបញ្ជាស្រ័យដែរបើសិនជាអានមកអាត្មាឃើញថាប៉ះពាល់អីច្រើនពេកក៏អាត្មាអត់អានទេណា